បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនមកទស្សនានៅ សង្វាក់ផលិតកម្មមួយនៅក្នុងរោងចក្រដែលនេះ គឺជាម៉ាស៊ីនផលិតខ្សែភ្លើងបងប្អូនទាំងអស់គ្នាដឹងហើយថាខ្សែភ្លើង ដែលយើងលម្អពេលបន់ចូលឆ្នាំបន់អីនេះ គឺវាល្បីបិចនេះគឺជាធ្វើខ្សែភ្លើងមើលម៉ាស៊ីនធ្វើខ្សែភ្លើង គឺពិតជាអស្ចារ្យមែននេះគឺភាសាចិនម៉ាស៊ីននេះប្រើភាសាចិន មិនជាភាសាខ្មែរទេព្រោះរោងចក្រគឺរោងចក្ររបស់ចិនហើយម៉ាស៊ីនភាគច្រើនគឺយកមកពីចិននេះ គឺម៉ាស៊ីនផលិតខ្សែភ្លើងគឺគេផលិតបានច្រើនមែនទែនក្នុងមួយថ្ងៃម៉ាស៊ីននេះរត់ស្រួលណាស់បើបានមួយដាក់ផ្ទះគឺបងប្អូនមិនបាក់ទិញខ្សែភ្លើងទេ គឺមិនស្រាប់តែម្ដងនេះគឺម៉ាស៊ីន មើលគេរត់មើលដំណើរការពីឋានដំបងគឺមកពីនេះដុំខ្សែគេនេះជាដុំខ្សែដំបងតបមកឡើងលើតាមដាប់ដោយខ្សែមុននឹងបានជាដុំខ្សែគឺគេកំណត់ម៉ែត្រកំណត់ម៉ែត្រទៅកាត់ម៉ាស៊ីនគឺវាអូតូកាត់ឲ្យមកនេះទៅហើយខ្សែរត់តាម ដាំដោយកុំឲ្យជំពាក់នេះចូលម៉ាស៊ីនរត់ចូលហើយម៉ាស៊ីនគឺចេះកណីអីទៅត្រូវល្អណាស់ឆ្លាតជាងមនុស្សយើងទៀតបងប្អូនម៉ាស៊ីននេះគឺទៅជារៀងដាំដាំដាំដាំពេលប្រមូលបានម្ដុំគឺវាធ្លាក់ចុះកាត់ហើយធ្លាក់ចុះគេប្រមូលទុកនេះបានម្ដុំលើហើយ ជាមើលនេះធ្លាក់ឡាម្ដុំកាត់ម្ដុំធ្លាក់ចុះមីអ្នកយោនេះឃើញអ្នកយោទេកាមីរតុកកំពីនណាគេតមីនិតទេគេអ៊ីនគេអូខេបងប្អូនខ្ញុំបង្ហាញប៉ុណ្្នេះបានទេ